ពិបាកតិចហើយរឿងវាចប់ហើយហ្នឹងទម្លាប់ពន្យល់ប្រាប់ខ្លួនឯងហ្នឹងកុំឲ្យវាកើតទុកពេកអាឧទាហរណ៍ថាខឹងគេចឹងចុះអឺបើយើងមិនចេះពន្យល់ខ្លួនឯងទេមិនគួរវាមិនត្រូវនិយាយចឹងដាក់អញវាមិនសមអញបងវាអញម៉ែវាជាងយើងដេកអោបមិនសមភ្លើងនឹងទៅក្តៅតែយើងនឹងវាតោះថាអឺបើខឹងទៅវាក្តៅតែឯងវិញ ឥឡូវបដៅវានៅតែបដៅអញ្ចឹងប៉ុន្តែថារៀបចំចិត្តគំនិតនឹងឲ្យបានតិចឲ្យបាន ល្អប្រាប់ថាណែធ្វើអញ្ចឹងវាខុសប្រាប់ណាតែប្រាប់ដូចប្រពុតអញ្ចឹងលោកវិខុពីសម័យដើមទៅរំទៅជ្រៀងលោកនៅតែហៅមកស្ដីហៅមកថាអញ្ចឹងប៉ុន្តែមិនមានកំរោលខឹងកជ្រួលរូលរុកជេរបតិចឯអត់ទេប៉ុន្តែនៅតែថាអញ្ចឹងនៅតែស្ដីអញ្ចឹង ចឹងដូចថាហ្នឹងហ្នឹងតាមនុស្សហ្នឹងវាវាវាតែអញ្ចឹងមនុស្សហ្នឹងម្នាក់ហ្នឹងវាពេចបបោចអញ្ចឹងនិស័យគ្នាដូចថាយើងមិនប្រកាន់មនុស្សប្រកាន់ដើមថ្នោតតែឯងមិនខ្មៅម៉ែឯងមិនសដូចឬក៏ប្រភេទដូចដើម ដូងមកយើងមិនមែនទីជេរដើមថ្នោតចឹងឯងព្រោះធម្មជាតិដើមថ្នោតវាខ្មៅចឹងដើមណា យ៉ាងណានិស័យរបស់មនុស្សនោះវាផ្សេងផ្សេងគ្នាចឹងទៅហើយយើងមានតែអូចឹងណោះអឺពិភពលោកនេះចឹងមនុស្សខុសគ្នាចឹងណោះអឺខុសផ្លូវយើងនៅតែតម្រែតម្រង់ហ្នឹងមិនមែនទុកចោលទេប៉ុន្តែមានបញ្ញាឃើញអឺដំណើរធម្មជាតិនៃសត្វលោកនឹងវាសន្សំមកផ្សេងផ្សេងគ្នាវាមាន មនុស្សដើមដូងមានមនុស្សដើមថ្នោតវាមានមនុស្សដើមស្វាយអញ្ចឹងទៅហ្នឹងហើយវាមានជូរវាមានប្រៃអញ្ចឹងអញ្ចឹងអឺការអន្សំឧបនិស្ស័យឧទាហរណ៍ទៅរឿងចំណែន គេចោះយើងដូរពីចំណែន ទៅជាអូប៉ុនគេមានណាគេរស់ស៊ីចេះតែបានណាដាក់ទៅចេះតែត្រូវអូយអបអសាទោសុំសុំត្រេកអរប៉ុនណៃណា អឺយើងមិនបានដូចគេយើងត្រេកអរមួយគេក៏យើងបានចំណែកប៉ុនដែរហើយយើងបានមិត្តភាពល្អបើយើងចំណែននិន្ទាទៅក្តៅវាកាហាយគេដឹងគេស្អប់យើងទៅទៀតណាអាហ្នឹងដូចគេរៀនពយលចិត្តចឹងពយលចិត្តឲ្យមកដើរក្នុងផ្លូវត្រូវយើងវាមិនសូវកើតទុកយើងសប្បាយឃើញគេមានច្បាស់ប៉ុនគេអូសប្បាយចិត្តជាមួយគេទៅអឺហើយឧទាហរណ៍ថាអឺរឿងអឺ អ្នកខ្លះទៅយើងវាមានដែរមានបញ្ហារឿងលុយកាក់អីស្រាប់ស្រាប់ថ្ងៃហ្នឹងក៏មានអ្នកខ្លះក៏មានច្រើនអ្នកខ្លះក៏ជាពាក់ជាពិនអីចឹងទៅជួនកាលអ្នកខ្លះទៅបង្អួតបង្អទិញរបស់របរបណ្ណាំងប្រជែងគ្នាដល់ជាពាក់ទៅវាវល់វាវល់វក់ទៅវាកើតទុកវាមួវាម៉ៅអញ្ចឹងទៅ ចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសេចក្តីសន្តោសសេចក្តីសន្តោសក្នុងន័យខ្មែរតែចេះអត់អោនយោគយល់អីចឹងទៅសេចក្តីសន្តោសក្នុងភាសាពុទ្ធសាសនា មានន័យថាចេះព្រមចេះរីករាយនឹងសមត្ថភាពដែលយើងរកបានឧទាហរណ៍ដែលយើងចង់បាន10000ប៉ុន្តែវារកបានតែ8000អាមិនចេះតាយើងសមត្ថភាព យើងមានតែប៉ុណ្ណឹងប៉ុនយើងមានតែប៉ុណ្ណឹង យក3000ហ្នឹងតែប្រឹងទៀតទៅมันជាខាត់រឿងការប្រឹងប្រែងទេប៉ុន្តែឲ្យយើងចេះព្រមកុំឲ្យដេកកុហលកោះកោះហាយវល់វក់ប្រណាំងប្រជើងអ៊ូមើលគេនោះហើយយើង ភ្លេចសបាយចិត្តជាមួយនឹងអា8000ទៅដេកកើតទុកជាមួយនឹងអា10000ដែលអត់នោះហើយយើងដេកកុហលកាហាយមួយអា10000អត់ហើយ8000ដែលយើងមាននេះយើងភ្លេចសបាយចិត្តជាមួយ យើងឲ្យមានសេចក្តីសន្តោសអញ្ចឹងហើយអឺឃើញគេមានឃើញគេបានយើងត្រេកអរមួយគេទៅហើយបើយើងមានលុយយើងទិញប្រើទៅมันជាខាត់អីទេប៉ុន្តែកុំឲ្យគ្រាន់តាបង្អួតបង្អបង្ហាញជួការសម្បកក្រៅมันប្រកាសថាវាល្អមើលល្អខាងក្នុងទេខ្ញុំកណាអាត្មាភាព ធ្លាប់ជួបច្រើនដែរមករយៈពេលក្រោយហ្នឹងមើលពីក្រៅទៅវាដូចថាវាសម្បូរអ្នក កាត់ទុកមុខស្រស់រាល់ថ្ងៃវាស្អាតស្អីក៏មានអញ្ចឹងទៅប៉ុន្តែក្នុងចិត្តហ្នឹងក្រៀមសម្បូរអញ្ចឹងទៅវាខ្វះភាពស្រស់ស្រាយ ខ្វះជំរកតាមផ្លូវចិត្តហ្នឹងអឺអាហ្នឹងមកចំណុចទៅរឿងដូចថាឲ្យចេះសណ្ដោសនៅក្នុងធម៌ លោកឲ្យរោទទួលទាននឹងចាំបាច់ត្រូវតែមានមុខលបចិញ្ចឹមជីវិតសេចក្តីសុខរបស់កុហកនឹងមានហើយមួយសុខព្រោះមានលុយចាយលោកហៅថាអត្ថិសុខមានជំនាញចំណេះអីរកស៊ីឲ្យមានមុខលបច្បាស់លាស់មិនច្បាស់លាស់មិនកើតទេ ទី2ភោគសុខប្រើរលុយបាន ហើយប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំទៅលេងបៀលេងអំប៉ោងផឹកស៊ីស្រីញីវានាំទុកទោស ចាំម៉ែចាំឪចាំប្រពន្ធកូនមើលថែឲ្យកូនហ៊ានសូត្រអីមើលចេះធ្វើបន់ទៅទៀនអញ្ចឹងទៅអានឹងភោគសក់អឺប្រើប្រាប់បានត្រូវហើយបានបន់ទៀតទី3អាអ្នកអ្នកសក់សក់ព្រោះអត់ជាពាក់លុយគេអឺថ្ងៃនេះជួបកាពេលខ្លះចង់ហឺហា ទៅដើរខ្ចីគេទៅវាន់កអីចឹងទៅអានឹងវានាំឲ្យកើតទុកក្នុងធរអញ្ចឹង បើបើថាយើងខ្ចីមករកស៊ីរកអីត្រឹមត្រូវមានមុខរបរអាចសងអីគេវិញអាហ្នឹងជារឿងជារឿងល្អប៉ុន្តែបើថាខ្ចីគ្រាន់តែដើម្បីបង្អួត បង្អទេអាហ្នឹងមិនជាទុកហើយព្រះសំដែងថាជាទុកហើយសេចក្តីសុខទី4យើងអត់មានធ្វើអីខុសហើយយើងអត់មានភ័យអត់មានបារម្ភអត់មានខ្លាចទេអានវច្ចសុខហ្នឹងអឺអញ្ចឹងមានមុខរបរមាន លុយកាក់ចិញ្ចឹមជីវិតគ្រប់គ្រាន់ណារៀនចេះព្រមដូចថាសមត្ថភាពយើងរកបានប៉ុណ្ណឹងអូខេថ្ងៃហ្នឹងរកបានប៉ុណ្ណឹងស្បែកចិត្តមួយពុនមួយកូន ហើយស្អែកផឹងទៀតបានមកទៀតយើងចាយវាត្រឹមត្រូវទៅធ្វើបុណ្យទៅទៀងឡាដែរហើយមកចំណុចទៀតដែរឧទាហរណ៍ថារឿងគិតច្រើនគិតល្វើល្វាយល្វើល្វាយ ពីមួយទៅមួយចេញពីនេះទៅនោះនោះនោះយូរយូរទៅគ្រប់គ្រងចិត្តអត់បានដេកអត់លក់វិលវល់វល់វក់ទៅហេតុទឹកវានាំឲ្យកើតរឿងអញីអញ័រភ័យស្លុតអឺឆាប់ឈឺចុកចាប់ឈឺនេះឈឺនោះហើយវាអាជំងឺផ្លូវចិត្តហ្នឹងវាទាញវាទាញឲ្យយើងឈឺមិនដឹងមុខ តិចទៅញ័របេះដូងតិចទៅឈឺកាពះឈឺពោះវៀនតិចទៅមកឈឺក្បាលតិចទៅមកឈឺខ្នងអីចឹងទៅហើយសរសៃទៅសូងទៅពេទ្យមើលមិនឃើញវាមិនដឹងឈឺស្អីពេទ្យថាទេអឺខួរក្បាលហ្នឹងដូចមិនអីទេប៉ុន្តែឯងចង់ឈួតហើយវានៅវិលប៉ុន្តែវាមិនមែនដោយសារក្បាលខួរក្បាលទេវាដោយសារការគិតរបស់យើងវាអត់ល្អ ហើយយើងដូចថាកោវល់នៅក្នុងខួរក្បាលទៅវាកើតទៅជារឿងអឺវល់វក់ទៅគេមលក់អីហើយឆាប់ភ័យឆាប់តក់ឆាប់ស្លុតឆាប់ដូចថាស្លន់ស្លោអាចចិត្តវាអត់នៅខ្លួនបានច្រើនណាវាវើលវាយហើយតែកាលណាយើងមានអាជំងឺផ្លូវ ចិត្តនឹងវាប៉ះពាល់ដល់ផ្លូវកាយឧទាហរណ៍ថាគេងលក់ហូបបាយគូមិនសូវឆ្ងាញ់ហើយស្មឺស្មឺទៅ ហើយអស់កម្លាំងស្ទេស្ទេគ្មានអីចង់ធ្វើការអីគូទៅមុខមិនរួចមិនលះដែរអញ្ចឹងវាតោះថាទៅទាញត្រឡប់មកវិញថាហ្នឹងក្នុងធម៌លោកឲ្យថាមនុស្សនោះវាខ្សោយស្មារតីខ្វះភាព ស្រស់នៅតាមផ្លូវចិត្តវាផ្កាវិញយើងអត់សូវបានស្រោចទឹក វានៅហាក់ក្តៅយូរពេកចិត្តរបស់យើងនឹងវាអឺរឿងរ៉ាវក្នុងជីវិតនឹងវាក្តៅហល់ខាយដុតយើងរាល់ថ្ងៃអ្នកនេះអញ្ចេះអ្នកនោះនិយាយឌឺដងរឿងកូនរឿងប្រពន្ធរឿងរស់ស៊ីអានេះខ្ជិលលុយមិនសងវាវល់វាដុតយើង ឆេះផ្លូវចិត្តនឹងអស់ទៅ ដល់ទៅពេលយើងអត់មានអីការពារសោះអញ្ចឹងវា ក្រៀមអញ្ចឹងវាតលតែក្នុងជីវិតហ្នឹងវាតលតែមានលបងការពារចិត្តដែរដូចផ្ទះយើងមានលបង ការពារកុំឲ្យចោលលួចយើងចាក់សោចាក់អីណាដូចថាពាក្យសម្ដីឌឺដងអ្នកដតីអីកុំចេះតែយកមកទុកក្នុងចិត្តឲ្យដុតខ្លួនឯងឲ្យក្តៅអាហ្នឹងកើតទុកយើងហើយថាអ្នកឯងបកាច់បខូចពាក្យសម្ដីខ្ញុំខ្វាត់មាត់គេមិនបានទេហើយ បាបបាបអ្នកឯងខ្ញុំធ្វើល្អជារឿងរបស់ខ្ញុំហ่ะអញ្ចឹងអានឹងយើងយើងដូចថាយើងចាក់សោកុំអោយអាចោលវាមកលួចលួចប្លន់សេចក្តីសុខរបស់យើង ពាក្យសម្ដីរបស់អ្នកដតីហ្នឹងឧទាហរណ៍ថាអឺមានមេត្តាអញ្ចឹងទៅអានឹងដូចយើងស្រោចទឹកចិត្តរបស់យើងឲ្យស្រស់អញ្ចឹងអើយក្នុងការចម្រើនមេត្តាក្នុងវិសុទ្ធិមគ្គហ្នឹងមាន ផ្សាយមេត្តាឲ្យខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីតោកសូមកុំឲ្យខ្ញុំខឹងគេ សូមកុំឲ្យខ្ញុំចងពៀនឹងគេហើយដូចថាខ្លួនយើងតិចទៅយើងផ្សាយសេចក្តីស្រឡាញ់សូមឲ្យសពសัตว์ទាំងអស់សូមឲ្យបង សូមឲ្យប្អូនសូមឲ្យពុកសូមឲ្យម៉ែសូមឲ្យមិត្តភ័ក្តិសូមឲ្យសពសัตว์ទេវតា បានសុខរួចផុតពីទុក្ខចឹងហើយយើងផ្សាយចឹងទៅ ចឹងដូចថាកម្លាំងនៃមេត្តានឹងលបងការពារមិនឲ្យភ្លើងកំហឹងវាចូលមកដុតចិត្តយើងឯងអាហ្នឹងឯងធ្វើម៉េចចេះតះខន្តីធម្មតាជីវិតហ្នឹងវាអញ្ចឹងវាមានល្អវាមានមិនល្អវាមានអ្នកស្រឡាញ់វាមានអ្នកស្អប់ចឹងយើងទៅគប់គេគ្រប់គ្នាមិនបានទេ រៀនដាក់លបងអញ្ចឹងវាខ្ចោវាមិនសូវមកលួចហើយមានស្មារតីទៅស្មារតីនឹងដូចថាដេកដើរឈោងអង្គុយនិយាយស្ដីនឹងកុំឲ្យវាថ្មីងថ្មាំងធ្វើទាំងស្លើទៅហើយអាភាំងភាំងស្លើស្លើហ្នឹងអាហ្នឹងអាហ្នឹងមនុស្សវាអត់ស្មារតីក្នុងខ្លួនហ្នឹងអាហ្នឹងខ្មោចចូលងាយណាហ្នឹងចង់និយាយថាខ្មោចអកុសលណា វាវល់វាយចឹងទៅវាតល់ថាដឹងថាអូចិត្តអញខឹងគេបាត់ អូចិត្តអញចំណែនគេបាត់ដឹងចឹងហើយចេះពយល់ទាញមកវិញអាហ្នឹងអាហ្នឹងស្មារតីក្នុងធម៌ហៅសតិហើយអាការពយល់ខ្លួនឯងឲ្យយល់ទាញមកក្នុងផ្លូវត្រូវវិញហ្នឹងអាហ្នឹងបញ្ញាសតិបញ្ញាបើនៅក្នុងសតិប្បដ្ឋានលោកហៅសតិសម្បជញ្ញៈនឹងភាសាពីរហ្នឹងវាជាប់គ្នាអាចសតិបញ្ញាក៏បានសតិសម្បជញ្ញៈក៏បានដែរ អឺហើយស្មារតីនឹងអញ្ចឹងដឹងបើចិត្តល្អក៏ដឹង ថាចិត្តល្អបើចិត្តមួម៉ៅក៏ដឹងថាចិត្តមួម៉ៅចិត្តល្វើល្វាយក៏ដឹងថាចិត្តល្វើល្វាយហើយកុំកុំកើតទុកអូយអញពិបាកទៀតអូយអញមួម៉ៅទេអាហ្នឹងស្មើនឹងយើងខាត់អាចិត្តមួម៉ៅហ្នឹងឲ្យនៅជាមួយយើងបើយើងមានស្មារតី អូណាចិត្តច្នែនមកណាអើវាមកអំផ្លេតទេដូររៀនពយលខ្លួនឯងអានសភៅស្ដាប់ធរថាដូរអារម្មណ៍ចឹងទៅ អាចិត្តច្នែនហ្នឹងវាវាសັດបាត់ទៅចិត្តខឹងហ្នឹងក៏អញ្ចឹងដែរអូបើខឹងគឺទប់មិនបានទៅអត់ទៅជួបមួយមិត្តភ័ក្ដិល្អនេះនិយាយគាត់ជួយឲ្យយោបល់ទៅអានសភៅធរទៅស្ដាប់ធរអីចឹងទៅ ទៅណេះទៅនោះផុតពីរឿងដែលនាំឲ្យក្តៅក្រហាយមកផ្លែតសិនទៅវាអាចដូរ ចឹងវាទាល់តែមានអាបច្ចេកទេសជួយខ្លួនឯងរឿយរឿយចឹងបានយើងមិនសូវកាត់ទុកខ្លាំងអាឧបនិស្ស័យនឹងយើងត្រូវតែសំអាល្អដើម្បីប្រឆាំងជាមួយនឹងអាក្រក់បើមិនចឹងទេយើងរកព្រះអង្គព្រះអិនណាមកជួយយើងបានទេអឺព្រះក៏ជួយយើងបានដែររឿងដកអកុសលចេញពីចិត្តនេះអត់មានទៅរកគ្រូរមណា ចាក់ទឹកឲ្យជ្រុះបាបជ្រុះអកុសលចេញពីចិត្តហើយអាមេទុកហ្នឹងបាបអកុសលក្នុងចិត្តហ្នឹងមេទុកឲ្យទៅបោះចោលនៅណាលើឲ្យពីណាអ្នកដកចេញមិនកើតទេហ្នឹងអញ្ចឹងអន្សំឧបនិស្ស័យល្អរឿយរឿយទៅ មានបញ្ញារៀនទទួលស្គាល់ការពិតនៃជីវិតទៅរឿង មែនស្អីស្អីចេះតែបានតាមចិត្តយើងចង់រហូតទេរឿងវាមានហេតុគ្រប់គ្រាន់បានវាវាបានសម្រេចការងារហ្នឹងបើប៉ុនមានការព្យាយាមមានគ្រប់គ្រាន់បានដូចតែយើងដាំទឹកបើទឹកបាន80អង្សាយើងបង្ខំឲ្យវាពុះវាអត់ពុះទេយើងយើងវាយកំសៀវបែកទៀតក៏វាអត់ពុះដែរព្រោះអត់តន់គ្រប់កម្រិតវាយ៉ាងណាអឺបើប៉ុនមិនតន់គ្រប់ទេការព្យាយាមមិនតន់គ្រប់ទេ យើងដេកកោតទុបកហល់កហាយបោកក្បាលអញ្ចឹងបែកទាំងអញ្ចឹងទៀតគោវាអត់បានណាអារបស់ដែលយើងប្រាថ្នានឹងដែរពីព្រោះវាអត់ទាន់គ្រប់អញ្ចឹងតើរៀនព្រមរៀនមានសេចក្តីសន្តោសរៀនទទួលស្គាល់ការពិតនឹងហាក់អានឹងសំអានឹងយូរទៅឧទាហរណ៍ថាបើយើងយើងនិយាយកែគេយើងចង់ឲ្យគេល្អយើងនិយាយវាអស់ពីចិត្តហើយអានឹង ដល់ពេលកែគេមិនបានដល់ពេលត្រូវចេះកែខ្លួនឯងវិញអាហ្នឹងបើមិនចឹងទេយើងកើតទុកហើយយើងយើងមួមើលថាល្មិចមិនតាមអញអីអីអីអីចឹងទៅអាហ្នឹងយើងយើងយកឆ្នាំអ៊ុយ90ទៅលាបលាបដើមថ្នោតឲ្យសអាហ្នឹងអាហ្នឹងវាអត់វាវាបានទៅលាបហើយវាវាមើលទៅវាឃើញអញ្ចឹងអឺវាពោសារជាតិមនុស្សសារជាតិដើមថ្នោតនឹងវាអញ្ចឹងវាខុសៗគ្នាអញ្ចឹង អឺតែនិយាយចឹងត្រឡប់មកវិញថាមិនមែនបានន័យថាមិនឲ្យ ទូមានប្រាប់ទេនៅតែទូមានប្រាប់ទៅត្រូវមាន បញ្ញាមួយទទួលស្គាល់ថាមនុស្សហ្នឹងវាវាវាអញ្ចឹងវាសំមកនិស័យខុសគ្នាអញ្ចឹងដោយព្រះទូមាន ទេវទត្តបានព្រះមិនអាចទៅកើតទុកអីជាមួយនឹងទេវទត្តមួម៉ៅជេទេវទត្តណាទេប៉ុន្តែនៅតែស្ដី នៅតែបដៅហ្នឹងមិនបដៅអីទេអឺចឹងអឺ ខ្ញុំគិតថាភាពលើកមួយចំណុចទៀតចាស់ចប់មិនមិនយយូរទេរឿងអអ្វីដែលយើងយកមកទុកក្នុងខួរក្បាល យើង ជាប្រចាំដូចថាបើក្នុងធម៌លោកហៅអារម្មណ៍ឧទាហរណ៍ថាមើលក្នុង Facebook មើលក្នុង YouTube ក្នុង group ហើយបើឧទាហរណ៍ថាយើងឧស្សាហ៍មើលរឿងអា ដៅកហល់កហាយប្រកັບបច្ចៈជេបចោគ្នា អូអានឹងអានឹងយើង យើងដើររើសសម្រាមហ្នឹងនិយាយចឹងមិនបានន័យថារើសសម្រាមអត់ល្អមែនទេមានន័យថាអឺមួយថ្ងៃមួយថ្ងៃយើងយើងគិតទៅពីប្រមូលមេរោគមកប្រមូលមេរោគអាក្រក់អាក្រក់មកអារឿងពពុះខួរក្បាលយើងនេះអឺ បើយើងប្រមូលអីដាក់វាសម្បូរហ្នឹងហើយចឹងបានខ្ញុំកណាសមត្ថភាពផ្ទាល់បើឧទាហរណ៍ថាមានមិនសូវជាចំណាយពេល ក្នុងការប្រើប្រាស់ social media និងប្រព័ន្ធសង្គមនឹងច្រើនពេកពីព្រោះវាវាមានវាមានមេរោគច្រើនដែលអាចឆ្លងចូលក្នុងខួរក្បាលយើងវាមានរឿងដែលធ្វើឲ្យយើងក្តៅក្រហាយនឹងច្រើន និយាយចឹងបានន័យមិនមែនបានន័យថាអើយចឹងមិនបាច់តាមដានព័ត៌មានអីមែនទេគ្រាន់តែចង់ថាឲ្យវាមាន limit ឲ្យវាមានកម្រិតតាមទៅពីព្រោះអ្វីដែលយើងយកចូលតាមភ្នែកតាមតិចយើងតាមច្រមុះតាម ផ្លូវចិត្តអីយើងហ្នឹងវាមានអតិពលខ្លាំងដូចចំណីអាហារចឹងបើយើងហូបអាហារមានជាតិគីមីឬក៏មាន ជាតិពុលយើងពុលហើយយើងរីកហើយ ហើយយ៉ាងណាចំណីអាហារដែលយើងយកចូលក្នុងចិត្តរបស់យើង តាមរយៈយើងមើលយើងអានយើង ស្ដាប់រាល់ថ្ងៃហ្នឹងណាតែមិនស្រួលទេយើងកើតជំងឺដោយសារអ្វីដែលយើងយកចូលក្នុងខួរក្បាលហ្នឹងខ្ញុំកណា friend ក្នុង Facebook ក៏ប្រយ័ត្នប្រយែងមុននឹងទទួលអឺ page like ក៏ប្រយ័ត្នប្រយែងណាសួរខ្លួនសួរថាវាមានប្រយោជន៍អីសម្រាប់យើងមើលទៅបានចំណេញអីពីព័ត៌មាននឹងដែរអត់ទេ ចំណេះដឹងអីទេ ក្នុង YouTube ក៏អញ្ចឹងដែរ channel ណាដែលមើលទៅវាមានប្រយោជន៍សម្រាប់ការបង្កើនចំណេះដឹងការអប់រំខ្លួន ឬក៏មុខរបររបស់យើងនឹងវាមានប្រយោជន៍ដែរអត់ទេ ឬក៏វាគ្រាន់តែរឿងក្តៅក្រហល់ក្រហាយនាំឲ្យយើង ក្តៅដែរអារម្មណ៍នៅក្នុងធម៌ហៅអារម្មណ៍អនបច្ច័យអារម្មណ៍នឹងវាមានអតិពលមកលើផ្លូវចិត្តយើងណាអូអញ្ចឹងបានបានជានៅ ក្នុងធម៌លោកឲ្យចេះ អឺប្រមូលយកអារម្មណ៍ណា ដែលល្អល្អធ្វើឲ្យចិត្តនឹងរីករាយឧទាហរណ៍ថានឹកដល់អំពើបន់ដែលយើងបានធ្វើហើយហ្នឹងហើយចេះយើងដូចថាយើង ជួយម៉ែជួយឪជួយបង ជួយប្អូនជួយអ្នកក្រ អ្នកនៅក្នុងធម៌លោកហៅចាគានុសតិនឹកដល់អំពើបន់ដែលយើងបានធ្វើហើយ អូសប្បាយចិត្តអូឃើញគេផុតពីទុកទោសទៅយើងសប្បាយចិត្តណាអញ្ចឹង អាភាពស្រស់ស្រាយនឹងជាសួនផ្កាក្នុងចិត្តរបស់យើងចឹងអាអូឃើញម៉ែជាខ្ញុំ អូយសូមឲ្យម៉ែបានសុខចាស់អាហ្នឹងចិត្តហ្នឹងឲ្យ ដូចថាវាស្រស់ទៅតាមនឹងទៅអឺនឹកដល់គុណពុទ្ធពុទ្ធានុសតិអូព្រះអង្គព្រះអង្គអស់ពីអស់ទុកពីបតីព្រះអង្គហើយពុទ្ធពុទ្ធោនោះបែរថាព្រះអង្គ ត្រាស់ដឹងហើយរួចផុតពីទុក្ខហើយ ជួយអ្នកដតីឲ្យរួចផុតពីទុក្ខគួរឲ្យគោរពណាស់គួរឲ្យជ្រះថ្លាណាស់ពុទ្ធោពុទ្ធោហ្នឹងពុទ្ធោមិនមែនសម្រាប់តែមនុស្សចិត្តងាប់ទេណាមិនមែនទេណាយើងទាំងអស់គ្នាហ្នឹងយើងអាចនឹកដល់នឹកដល់គុណនៃពធអញ្ចឹងទៅពធធ្វើឲ្យខ្ញុំតិចសบายចិត្តទៅអាហ្នឹងអារម្មណ៍ល្អអញ្ចឹង អនុសតិការតាមរលឹកអារម្មណ៍ល្អអញ្ចឹងវាធ្វើឲ្យយើងរីករាយតាមផ្លូវចិត្តវាធ្វើឲ្យយើងសប្បាយមិនសូវជាមួម៉ៅប៉ុន្តែបើយើងសានឹកអានេះស្ដីឲ្យអញអានេះជេរអញអានេះឌឺដងអញហើយអានឹងដូចភ្លើងមកដុតចឹងមិនបានជាសុខប្រមាណទេអញ្ចឹងការស្ទរព័ត៌មាន ទុកក្នុងខួរក្បាលការ យកអារម្មណ៍ចូលតាមរយៈទ្វារភ្នែកតិចចំមដាតកាយចិត្តហ្នឹងមានអតិពលលើផ្លូវចិត្តយើងខ្លាំងអញ្ចឹងតលប្រយ័ត្នប្រយែងអញ្ចឹងជាសរុបមកវិញខ្ញុំគិតថាភាពចង់ថាអផ្លូវចិត្តរបស់យើងនឹងវាមានរងអតិពលពីអឺទំនាក់ទំនងមនុស្សនៅក្នុងនៅជុំវិញខ្លួនយើងហ្នឹងជា ប្តីប្រពន្ធជាកូនជាចៅហ្នឹងសំខាន់ណាស់ជា អ្នក នៅធ្វើការជាមួយគ្នាជាមិត្តភក្តិជាអ្នកចិត្តខាងហ្នឹងបើឆ្លោះប្រកែកជេរគ្នាអាហ្នឹងអាយុវែងឯងកើតទុកឈឺឆាប់ចាស់ឆាប់ងាប់ឯងមិនយូរឯងអឺហើយនឹងការសំឧបនិស្ស័យក្នុងចិត្តហ្នឹងដល់ព្យាយាមសំល្អដូចយើងយកលុយទៅបង់ធនាគារអញ្ចឹងអាសាបង់វាសបោអឺ ចឹងសានសំរឿងល្អឧបនិស្ស័យល្អល្អហើយនឹងប្រយ័ត្នប្រយែងរឿងការយកអារម្មណ៍មកចូលក្នុងចិត្តរបស់យើងតាមរយៈភ្នែកទៅជាឈ្មោះដាតកាយចិត្តហើយសូមផ្ដាំមួយដែរគុំចំណាយពេលច្រើនពេកបាត់ថាថ្ម live Facebook ហ្នឹងប៉ុន្តែគុំឲ្យ ចំណាយពេលច្រើនពេកចំពោះ social media ពីព្រោះវាប៉ះពាល់ភ្នែកធ្វើឲ្យគេមិនសូវគ្រប់គ្រាន់ធ្វើឲ្យ អឺឆាប់មូម៉ៅតាមផ្លូវចិត្តអញ្ចឹងមាន ពេលសម្រាកសម្រានស្រួលឲ្យបានល្អដើម្បីសុខភាពផ្លូវកាយ